យេអូខេសួស្តីអ្នកគ្នាវិលត្រឡប់មកវិញជាមួយនឹង channel VTK Official អ្នកគ្នាទេបាទថ្ងៃនេះផងដែរគឺ ខ្ញុំបាទមកប្រាប់ទាំងអស់គ្នាពីរបៀបទាញយកចង្វាក់ដោយសារតែបងប្អូនយើងក៏គាត់ comment ច្រើនមែនតើអ្នកគ្នាអញ្ចឹងគាត់ចង់ខ្ញុំប្រាប់ពីរបៀប download ចង្វាក់ធ្វើម៉េចអូខេអញ្ចឹងកន្លងមកខាត់ពេលវេលាយូរចង់ដឹងណា download ចង្វាក់ម៉េចតោះទស្សនាអ្នកគ្នាអ្នកគ្នា អូខេជាមុនដំបូងមុនអ្នកគ្នាចង់បានចង្វាក់ចង្វាក់អីអញ្ចឹងចាំតិចឲ្យមើលខ្ញុំរកឧទាហរណ៍អ្នកគ្នាចង់បានចង្វាក់ពើតពើតយើងចុចចុចលើហ្នឹងមកតែគេដាក់ថា free គេឲ្យគេ free នៅខាងក្រោមអ្នកគ្នាអញ្ចឹងអ្នកគ្នាក៏ចុចលើហ្នឹងមកអាហ្នឹង channel ខ្ញុំអ្នកគ្នា អ្នកគ្នាគ្រាន់តែចុចលើហ្នឹងមកនេះចុចអាសញ្ញាព្រួញចុចក្រោមហ្នឹងហើយនេះគេដាក់ link link style ហ្នឹងនៅពីក្រោមវីដេអូហ្នឹងហើយ ចឹងអ្នកនាងគ្រាន់តែចុចទៅលើ អា QQ នឹងមកអូខេចុចលើ QQ នឹងមកបាទអូខេពេលចុចហើយវាលោតមកឲ្យយើង download ហ្មងអ្នកនាងចឹងសូមរងចាំបន្តិចបាទយេអូខេអ្នកនាងឥឡូវវាបានដើរមកដល់កន្លែងហ្នឹងហើយចឹងអ្នកនាងគ្រាន់តែចុច ពាក្យថា download download អាមួយសញ្ញាព្រួញឡើងលើនេះក៏បាន download អាក្រមនេះក៏បានអញ្ចឹងអ្នកគ្នាចុចពាក្យ download អាក្រមនេះមកបាទនេះពេលចេញ3យ៉ាងអ្នកគ្នាចូលកាន់ជ្រោមអូខេអ្នកគ្នាចូលកាន់អាធុបម៉ែតនោះក៏បានចូលកាន់ជ្រោមក៏បានដែរបាទអូខេពេលមិនដល់កន្លែងហ្នឹងនេះពាក្យ download ពីក្រោមនេះមួយទៀតអញ្ចឹងអ្នកគ្នាគ្រាន់តែចុចពាក្យ download ពីក្រោមហ្នឹងមួយទៀតមកអូខេយ៉ានេះ អ្នកគ្នាមើលនៅខាងលើទូរស័ព្ទទីទៀតវាលោតឲ្យអ្នកគ្នាយេនេះវាកំពុងដើរអ្នកគ្នានេះអូខេពេលពេលវាដើរពេញវាលោតចូលលកាន់ទូរស័ព្ទយើងតែម្ដងអ្នកគ្នានេះដោយសារតែ style ហ្នឹងនេះ style ហ្នឹងខ្ញុំ style ខ្មែរហ្នឹងខ្ញុំបាន download ទុកឲ្យអ្នកគ្នានេះ style ហ្នឹង អូខេអញ្ចឹងចង់ចាំចូលកាន់អត់អស់គ្នាយ៉ាអូខេអ្នកគ្នាពេលយើងចូលមកដល់អត់ហ្នឹងហើយអ្នកគ្នាគ្រាន់តែចុចពាក្យថា seed អាហ្នឹងពេលអ្នកគ្នា download ពេញ download ពេញចុចពាក្យថា seed ហើយចុចលើអារូបសភៅហ្នឹងមកបាទចំពោះបងប្អូនដែលអត់ទាន់ hack ពេលចុចទៅវាឲ្យចេញពាណិជ្ជកម្មហ្នឹងហើយអ្នកគ្នាបើបងប្អូនណាអត់ទាន់ hack បើកអ៊ីនធឺណិតបាទ បានយើងអាចចូលលកានណាកន្លែង download ចង្វាក់ហ្នឹងបានអូខេយើងចុចអាសញ្ញាព្រួញឡើងលើហើយជ្រើសរើសរកអឺពាក្យថា download អូខេអាចង្វាក់មិញខ្ញុំបាន download ទឹកហ្នឹងបាទចង្វាក់បើតបើតចឹងចាំមើលអ្នកគ្នាអ្នកគ្នាបាទសូមអធិស្ឋានដែលមានសម្លេងរំខាន ពីខាងក្រៅបាទនេះបាទគឺជាចង្វាក់បើតបើតដែលខ្ញុំបាន download ទុកចាំមើលខ្ញុំចាក់ឲ្យអ្នកគ្នាស្ដាប់មើលបាទ អូខេសូមលោកចាំបន្តិចអ្នកគ្នាបាទហ្នឹងគឺជាចង្វាក់បើកបាទ យេអូខេអ្នកគ្នាឥឡូវបាទវីដេអូមកបញ្ចប់ទៀតហើយបាទចឹងអ្នកគ្នាគ្រាន់តែធ្វើតាមខ្ញុំបាទវា download បានហើយអ្នកគ្នាទោះបីជាអ្នកគ្នាមើលវីដេអូគេឬក៏មើលវីដេអូខ្ញុំក៏ដោយឲ្យតែគេដាក់ថា free អ្នកគ្នាគ្រាន់តែចុចមើលនៅក្រោមវីដេអូគេទៅនឹងគេនឹងដាក់ link ឲ្យអ្នកគ្នា download ហើយបាទឲ្យតែគេថា free ចង្វាក់គេនឹងដាក់ឲ្យវា download ចំពោះមួយទៀតបើអ្នកគ្នាអត់តន់ដល់កន្លែងសេរី tempo នេះកន្លែង tempo វានេះអ្នកគ្នា នឹងគឺជាកន្លែងសេរីដែលសេរីចង់ដឹងលបឿនចង្វាក់វាប៉ុណ្ណាប៉ុណ្ណាហ្នឹងហើយចឹងអរគុណច្រើនបាទចឹងបងអ្នកគ្នាស្រឡាញ់មកក៏ដូចជាពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទសូមកុំភ្លេច subscribe my channel របស់ខ្ញុំបាទម្នាក់មួយផងបាទអរគុណចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ